អឺហ្នឹងហើយឥឡូវពូចង់និយាយបន្តិចទាក់ទងទៅនឹងការរៀបចំបកការពៀន Charity Cup មួយនៅពេលឆាប់ឆាប់នេះក៏ពិតពូបានសិក្សាជាមួយនឹងលោកគ្រូរ៉ូមីអូដែលគាត់ជាគ្រូបង្វឹកប្រចាំ ក្រុមបាល់ទាត់អាពីហើយពូក៏បានសិក្សាថាតើគូបកកើតពានរង្វាន់នោះគឺដឹកដាក់បានន័យថាដាក់លក្ខខណ្ឌដូចជាគោលការណ៍មួយចំនួននៃការប្រកួតនោះរៀបចំយ៉ាងម៉េចដើម្បីប្រព្រឹត្តទៅឲ្យរលូន សម្រាប់ការប្រកួតពានឆារទីខាងនេះគឺពូចង់ប្រមូលយកលុយដែលបានពីការប្រកួតសប្បុរសធម៌ដូចជាការលូកអាវផ្សេងផ្សេងនៅក្នុងការប្រកួតរយៈពេលមួយខែ ពេញហ្នឹងគឺពូនឹងទៅជួយនៅបើជាតំបន់ដាច់ស្រយាលណាមួយដែលគាត់ខ្វះខាតដូចជាអង្គការឬក៏សាលារៀនណាមួយពូជួយទៅលើរឿងចឹងវិញហើយអឺក្រុមបាល់ទាត់ដែលនឹងត្រូវចូលរួមពូកំពុងគិតថាគូដាក់10ក្រុមឬក៏12ក្រុមមួយគួយអាចបញ្ចេញ ជាទស្សនៈទាននេះថាគួរដាក់ដាក់ប្រមាណក្រុមល្អពូក៏ចង់ថាដាក់10ក្រុម10ក្រុមរយៈពេល1ខែអញ្ចឹងពូចង់ចែក10ក្រុមនោះជា2ពូលក្នុងមួយពូលមាន5ក្រុមអាហ្នឹងដូចជាអត់អត់សំញាំទេតែបើយើងចង់ដាក់12ក្រុមក៏បានដែរគាត់ថាយើងយូរបន្តិចកែប្រគួតវាជាតែវែងទៅវែងទៅអញ្ចឹងបានពូពងគិតថាគួរដាក់10ក្រុមឬ12ក្រុមដែលត្រូវចូលរួមឥឡូវមានក្រុមបាល់ទាត់អឺបដាបដានេះសុំសុំសុំសុំដាក់ពាក្យចូលរួមប៉ុន្តែពូអត់ទាន់ទទួលដោយសារយើងអត់ទាន់អឺកំណត់ ចេញជារូបរាងថាការប្រកួតឆារទីចិញ្ចក់ឆារទីខាប់ហ្នឹងនឹងចេញជារូបរាងនៅពេលណាតែពូគិតគិតហើយស្រេចហើយជាមួយលោកគ្រូរ៉ូមេអូថានឹងនឹងនឹងនឹងនឹងនឹងនឹងនឹងបញ្ចេញបំណងបកាឡើងក្នុងពេលឆាប់ឆាប់នេះអញ្ចឹងសម្រាប់អឺក្មួយក្មួយបងប្អូនដែលមានក្រុមបាល់ទាត់អាចនឹងរស់រានដាក់ពាក្យដើម្បីប្រកួតក្នុងពានរង្វាន់នេះក្នុងយើងយើងយើងធ្វើក្នុងន័យហើយជួយសង្គមនេះទោះបីជាតិចក្តីច្រើនក្តីតែ វាបានចំណាយខ្លះបាទដើម្បី ជួយទៅនឹងតំបន់ខ្វះខាតដាច់ស្រយាលដូចជាសាលារៀនឬក៏សហគមន៍ផ្សេងផ្សេង20ក្រុមច្រើនណា20ក្រុមងាយចោលឲ្យពួកអត់អត់គិតដល់20ក្រុមទេ20ក្រុមយូរ20ក្រុមចំណាយពេលតិចណាស់ក៏3ខែដែរអញ្ចឹងពួកអត់គិតយកដល់13ក្រុមទេប៉ុន្តែបើមែនតើទៅពូគិតថា12ក្រុមល្អបំផុតហ្នឹងហើយត្រឹមត្រូវក៏ពិតបើតាមចិត្តពូពូគិតថា12ក្រុមល្អប្រសើរហើយ12ក្រុមប៉ុណ្ណឹងល្មមហ្មង12ក្រុមយើងអាចចែកជា3ពូលក៏បានចែកជា3ពូលយើងយកមកពូល4ក្រុមអញ្ចឹង បើយើងចែកជា2ពូលមកពូ6ក្រុមតែបើបែងទៅយើងចង់ពូចង់ដាក់កូតាជា3 3ពូលហ្មងពូល A ពូល B ពូល C ដល់មកពូលមាន4ក្រុមអញ្ចឹងបានន័យថា12ក្រុមគូដល់លំមនេះ12ក្រុមហើយលក្ខខណ្ឌដូចការរៀបចំដូចជាគេធ្វើជាទូទៅឃើញគេមានតម្កល់អឺប្រាក់ខ្លះសម្រាប់ការប្រគួតមុនចូលប្រគួតណាបាទសម្រាប់ក្រុមបាល់ទាត់នីមួយៗដូចជាឥឡូវហ្នឹងខាងបងប្រុសដូរី គ្រូពេទ្យស៊ីធនឋានអូគ្រូពេទ្យបងស៊ីធូម្ចាស់ហាងកាហ្វេ Dr. កាហ្វេហ្នឹងគាត់បានរៀបចំ Charity Cup មួយហើយដល់ពីពីបងពូហ្នឹងក៏បានចូលប្រកួតដែរអញ្ចឹងលក្ខខណ្ឌរបស់គេគឺក្នុងការចូលរួមហ្នឹងគឺត្រូវតម្កល់ប្រាក់ដូចជា1លាន20ម៉ឺន1លាន20ម៉ឺនដល់ពេលអញ្ចឹងអឺគេមានលក្ខខណ្ឌគេផ្សេងផ្សេងទៀតប៉ុន្តែពូចង់និយាយតិចពូឃើញការប្រកួតសពរសធម៌មួយថ្មីថ្មីហ្នឹង ដែលរៀបចំឡើងមិនដឹងថាអ្នកណាដែលរៀបចំទេក៏ប៉ុន្តែ វាមើលទៅវាអាក្រក់ពេកយើងគិតថាការប្រកួតសពរធម៌ដូចជាការប្រកួតមិត្តភាពអញ្ចឹងវាគ្រាន់តែថា បាទដកស្រង់បច្ចេកទេសដើម្បីសុខភាពដើម្បីមិត្តភាពពួកកីឡានាំមកនៅសុខភាពមិត្តភាពការអឺប្រស្រ័យស្គាល់គ្នាហើយសំខាន់ គឺគោលដៅគឺធ្វើអឺរឿងល្អចំពោះសង្គមការជួយទៅលើតំបន់ខ្វះខាតណាមួយក៏ប៉ុន្តែពូឃើញទស្សនវិជ្ជានៃការប្រកួតសពរធម៌ប្រហែលថ្ងៃនេះ គឺមានការបន្ទោសសារាយគ្នាបានន័យថាហឹង្សាវាយគ្នាផ្អើលពេញហ្នឹងរូបភាពហ្នឹងគួរតែកើតមានឡើងនេះគឺមិនទាល់តែសោះមកហើយកីឡាករដែលចូលរួមហ្នឹងដូចដូចគាត់គិតថាដូចអត់ខ្វល់បាទគាត់អានថាភាពឆេឆាវគាត់អានថាមិត្តភាពគាត់ខ្វល់ទេបាទគាត់អានថាលេងបែកញើសហើយក៏អត់មានគិតអត់មានយល់ថាអាញាកដាលឬក៏អនាគតទេវាយហ្មងវាយហ្មងដូចជាស្អីគេដូចជាអឺ នេះក្រុមអាទាត់នេះពូចាំបានដូចជាសុខប្រប៉េពេញចិត្តនេះជាមួយនឹងខាងសូហ្វយ៉ាអេស៊ីវាយគ្នាផ្អើលពេញហ្នឹងហើយអត់ដឹងថាខាងណាបកខាងណាមុននេះក៏ប៉ុន្តែឃើញរូបភាពវីដេអូហ្នឹងឡើងគឺហួសចិត្តហ្មងហើយសួរថាគាត់អាហ្នឹងគាត់ការប្រកួតមិត្តភាពវាយគ្នាឡើងផ្អើលបាត់ហ្នឹងហើយឃើញអាប្អូននោះបែកបែកក្រោមភ្នែកនេះអឺហើយគាត់តែជាការប្រកួតមិត្តភាពហើយក្នុងន័យសពរោសធម៌ផងវាយគ្នាឡើងផ្អើលពេញហ្នឹងហើយសួរតែធ្វើអញ្ចឹងគេសរសើរទេ មហាជនគេគេឃើញអញ្ចឹងគេសរសើរអត់គេថាងាប់ហ่ามហាជនគេគិតគាត់ថាបាល់ទាត់គាត់ថាលេងមិត្តភាពសោះវាវាយគ្នាដោយពួកអាបាផ្សារវាយផ្អើលរំតាមធំបាតាមភូមិអីអើចុះមានអីទៀតក៏ប៉ុន្តែបើគាត់ឲ្យចំលុះពាក្យសម្ដីបើគាត់ឲ្យការប៉ះពាល់បើសិនមកមានអ្នកសម្របសម្រួលមានអ្នកខិតវាអត់ដល់ថ្នាក់ហ្នឹងវាអត់មានខ្សែគេកើតឡើងទេតែដល់ពេលអាមួយឆាយហើយអាមួយឆាយទៀត អាមួយឆាវទៀតវាអត់មានអាទុកអាណាគឺទៅទាំងកំរោលមកទៅទាំងកំរោលមកពូនិយាយមែនបើទោះបីជាពូរៀបចំការប្រកួតមិត្តភាពពូសុខចិត្តចំណាយអាចថាលុយស្ក្រាចអីដាក់ប៉ូលីសឬដាក់ PM នៅក្នុងមកអាណាលោតអាណាហក់អីចងេងចងាងអីយកទៅទៅរងាប់អារម្មណ៍ឯនៅប៉ុសនៅ មូលដ្ឋានកងរាជវរហាត់សិនទៅវាមិនដែលអូជាមួយពីទូ IC ហ្នឹងហើយជាមួយពីទូ IC វាមិនដែលគ្រាន់តែលេងមិត្តភាពលេងសពរធរទៅវាយគ្នាឡើងប៉ាល់ហើយដូចពួកអាយរំធំបាតាមភូមិអីអូយអាក្រក់មើលណានិយាយមែនចុះសំខាន់អាងចុះគិតថាមានអីគាត់ណាលេងមិត្តភាពមានតែពីណីមានតែស្អីវាយវាយឯងមិនបានលេងទីក៏អត់ទេព្រោះការប្រកួតហ្នឹងគាត់លេងមិត្តភាពដល់ពេលអញ្ចឹងអឺ មាន តែគិតទេប៉ុន្តែគាត់ថាកុំកុំកុំកុំកុំធ្វើរឿងអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាក៏ពិតលេងបាល់ទៅក៏ចង់បាននៅសុខភាពចង់បាននៅការរាប់អានដែរប៉ុន្តែពេលខ្លះការប៉ះទង្គិចនៅលើទីលានវាកែវាតែងតែកើតមានហើយតែសំខាន់ការសុំទោសគឺជារឿងចាំបាច់បំផុតតែអ្នកលេងបាល់គឺយល់ហើយវាដឹងហើយបើថាយើងប៉ះហើយយើងអត់ចេះគេហៅថារងាប់អារម្មណ៍គូភាគីម្ខាងទៀតអានឹងរត់តែឆាប់សំខាន់ណានេះគ្នាយើងនេះគូណាតើគ្រប់គ្រងគូណាតើខិត មិនមែនអាមួយឆាយទៅអាមួយហក់ទៅទៀតលេងឡើងផ្អើលពេញនឹងអូធ្វើចឹងអត់កើតទេធ្វើចឹងអត់ល្អទេនិយាយមែនអានឹងអត់អត់អត់នេះទេមហាជនក៏ឃើញនៅគឺហួសចិត្តហ្មងអត់ទេពូអត់អត់ដឹងទេអត់ដឹងថាអឺកីឡាកររូបណាឈ្មោះអីទេគាត់ថាពូដឹងតែក្រុមបាល់ទាត់ស៊ុបប៉េពេញចិត្តជាមួយនឹងខាងពីទូ IC ក្នុងបៃគ្នាហ្នឹង ហើយវ័យនឹងក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ទៀតអញ្ចឹងណាចឹងបញ្ហាវានៅ ត្រង់ហ្នឹងលោកតាលោកយាយអានេះខ្ញុំនិយាយក្នុងនាម ជាបង ជាសមាជិកអ្នកនៅក្នុងគ្រួសារបាល់ទាត់អញ្ចឹងទោះបីជាមានការប៉ះទង្គិចយ៉ាងម៉េចក៏ដោយនៅលើទីលានសំខាន់យើងស្ដាប់អញ្ញាកដាព្រោះអញ្ញាកដាគាត់ជាអ្នកសម្របសម្រួលគឺគាត់មិនលំអៀងទៅខាងណាខាងណីទេគឺគាត់កាត់សេចក្តីអញ្ចឹងពេលខ្លះអឺ ស្ដាប់គាត់ខ្លះទៅដល់ពេលយើងអត់មើលឃើញគាត់នៅលើទីលានផងយើងតាមអ្វីដែលអារម្មណ៍យើងឈួលយើងច្រាលហក់ទៅចឹងអាកីឡានោះវាលែងទៅ ជាមិត្តភាពទៅជាសុខភាពទៅជាមិត្តភាពហើយវាទៅជាហិង្សាបាត់ហើយហ្នឹងនោះទៅមើលក្នុងវីដេអូវាយឡើងបើពេញហ្នឹងអាហ្នឹងឃើញស្ដាយស្ដាយផងជួយលើកស្ទួយវិស័យកីឡាបាល់ទាត់និងបដាល់បងអា អានេះវាមិចចូលគ្នាគេហៅថាមិចបាល់ទាត់ផងបដាល់ហ្មងហើយបាល់ទាត់នេះក៏ក៏ធ្លាប់មានដែរដោយការហ្វូតសាលចឹងការហ្វូតសាលលេខថ្នាក់ជាតិឯកាលនោះហឹមមកហងបើមិនធ្លាប់មិនធ្លាប់វាយវាយនេះដែរវាយប៉ះមួយគេក្នុងកាលនោះនោះដាក់ឡើងបាល់ចឹងដែរអាហ្នឹងពៀនអាហ្នឹងពៀននេះផងពៀនផ្លូវការផងតែនេះអត់ទេអានេះអឺឆារទីខាមិត្តភាពសប្បុរសធម៌អឺ ចឹងបើទោះបីជាពូរៀបចំក៏ពូមានលក្ខខណ្ឌតឹងរឹងដែរសម្រាប់ក្រុមបាល់ទាត់ដែលចូលរួមពួកយើងជៀសវាងជៀសវាងហិង្សាកើតឡើងចឹងដល់ពេលចឹងវាពិបាកមើលមែនទេអ្នកនរគ្នាគិតថាវា វាអត់ល្អពូគិតថាអត់មានអ្នកណាមួយចង់បាននៅរឿងបែបហ្នឹងកើតឡើងទេអារឿងហិង្សាលើទីលានមកយើងធ្វើដូចដូចគ្នាជាតិសាសគេ សំខាន់ខឹងគឺគាត់អាស្រ័យឬក៏ដើរទៅមកនេះហើយគឺចប់បងដើរចេញហើយគឺអញ្ញាដល់គេចម្រុះចម្រុះគឺចប់ហើយគេអត់មានគុំមិនមានគូនតែយើងអត់ទេណា យើងតែឯងហ៊ានស្លាយអញហើយឯងតែមកលើក្រោយទៀតឯងប្រុងខ្លួនអើបាទឯងប្រុងខ្លួនអើបាទអូយអត់បានទេចឹងបានថាសុំសុំកុំឲ្យមានរឿងនឹងកើតឡើងទៀតពៀនខ្ញុំមានក្រុមអត់បាន កាតដល់ទៅ3ក្រុមក្រុមដែលអត់បានកាតក្រុមណាខ្លះដូរី ហើយ សម្រាប់ការប្រកួតដូរីកុំកុំរៀបចំលក្ខខណ្ឌបែបអីគេពីប្រកួតកាតលើពីប្រកួតអត់ឲ្យចូលលេងមិនបាច់ទេ លេងតាមច្បាប់បាល់ទាត់ rule of the game ទៅការកំហុសពីនៃពីប្រកួត កុំរៀបចំអញ្ចឹងមិនអញ្ចឹងមកពីឆ្នាំអត់ជាតិខ្លាប៉ះខ្លាអេពូក៏ចង់និយាយថា ពេលខ្លះយើងលេងទូបីសពរសធរក៏ដោយទូបីផ្លូវការក៏ដោយត្រូវចេះយោគយល់អធិស្ឋ័យហ្នឹងហើយពូសិតតែជាខ្មែរគ្នាឯងទេហើយយើងលេងសពរសធរលេង ក្នុងន័យជួយសង្គមទៀតដល់ពេលឃើញរូបភាពអញ្ចឹងកើតឡើងវាអត់ល្អអត់អត់ទល់សោះហ្មងពៀនខ្ញុំ20ប្រកួតហើយសរុបមិនបាន10ការផងការរៀបចំមររីបង្ឃើញល្អប្រសើរហ្នឹងហើយទទួលយកបានហើយក្រុមបាល់ទាត់ដែលចូលរួមហ្នឹងក៏មាន ភាពអត់ធ្មត់សំខាន់គាត់ចេះយោគយល់ពីច្រើនបើថាគាត់ចាស់ចាស់ដូចមិនសឹកអីម៉ានេះតែបើមានក្មេងៗពេលខ្លះគាត់ឆាយគាត់នេះជ្រួលដែរណាអឺ លើកទី1ហើយដែលខ្ញុំមើលពូចកឡាយផ្ទាល់កោពុកមាត់ចេញទៅពូពូកោពុកមាត់ចប់អត់ទេភ្នំមួយมันអាចមានខ្លាពីរបានទេពូពៀនពូកុំឲ្យគេប្រើតម្រងហិង្សាយ៉ាងអីអេយើងវាអត់អាចអត់អាចទប់ស្កាត់ឬក៏ហាមគាត់បានទេប៉ុន្តែគាត់ថាយើងដាក់លក្ខខណ្ឌមុនការប្រកួតចាប់ផ្ដើមមុននឹងការប្រកួតចាប់ផ្ដើមយើងដាក់លក្ខខណ្ឌសិនសម្រាប់ក្រុមបាល់ទាត់ទាំង12ដែលគាត់ចូលរួមនឹងអញ្ចឹងពេលខ្លះយើងក៏ប្រាប់គាត់គាត់យល់ហើយគាត់ដឹងទេ យកមានអាចង់ឬមានរឿងហឹង្សាទៅវាយតប់គ្នាពេញតារាងអើយពិបាកណាស់លោកអើយខ្មែរដូចគ្នាទេពូដាក់ទៅ